អឺមកទល់នៅពេលនេះពូប្រាប់បើតាក់ទងទៅនឹងក្លឹបបាល់ទាត់មែនយូបន្តិចបើមែនយូឥឡូវកំពុងតែប្រមូលផ្ដុំកីឡាករវឹកហាត់ខ្លះៗហើយឃើញមានអឺមាន Marco Rashford មាន Cristiano Ronaldo មាន Alonso មាន Luzo មាន Lindelof ហើយប្រមាណប្រមាណរូបទៀតដែលបាត់អត់ឃើញអាឃ្លោកអត់ឃើញ Mason Greenwood អត់ឃើញ Mata អត់ឃើញ Donny van de Beek អត់ឃើញអឺអឺណែអត់ឃើញ Van Bissaka អត់ឃើញ Alex Telles ចឹងបានន័យថាអ្នកដែលបាត់ខ្លួនហ្នឹងក៏ប្រហែលជាជាប់ពាក់ព័ន្ធបានន័យថាឥឡូវនេះគឺកំពុងតែដាក់ឲ្យឃុំខ្លួនដើម្បីតាមដានសុខភាពទាក់ទងទៅនឹងការឆ្លង COVID-19 ពោលបញ្ហាដែលមែនយូពជាការប្រកួតមួយហើយមួយទៀតនឹងគឺដោយសារតែឈុតអុយ23បាទឈុត23ឆ្នាំនៅយុវជនរបស់មែនយូនឹងគឺឆ្លង COVID បាទនៅជំរំវឹកហាត់ Carrington ឥឡូវមកទល់នឹងពេលនេះគឺមិនទាន់បញ្ចេញបញ្ញ័យថាមិនទាន់ដាក់ឈ្មោះកីឡាកររូបណាខ្លះដែលពាក់ព័ន្ធឬក៏ឆ្លង COVID នៅឡើយទេ ជាពិសេសទៅទៀតហ្នឹងគឺមែនយូកីឡាករភាគច្រើនហ្នឹងគឺចាក់បានតែម្ដងគត់ចាក់វ៉ាក់សាំងបានតែម្ដងគត់កីឡាកររបស់មែនយូអញ្ចឹងបញ្ហាវានៅត្រង់ហ្នឹងលោកណាវនិយាយតន់នេះបាទក្លឹបបាល់ទាត់ប្រប៉ុណ្ណានេះឲ្យមានអ្នកគ្រប់គ្រងច្រើននៅលើពិភពលោកហើយបែរជាថ្មីប្រហែសហើយជុំវិញការចាក់វ៉ាក់សាំងស្របពេលដែលកម្ពុជាយើងចាក់វ៉ាក់សាំងដល់ទៅ3ដងបាទបានបានដល់ទៅ3ដងហើយសឹងតែឈានចូលទៅដល់ដុសទី4ទី3ចំណែកទៅមើលកីឡាកររបស់ Man U ទើបចាក់បានតែម្ដង ចាំថានេះគឺជារឿងដែលគួរឲ្យហួចចិត្តមែនទែនបាទហើយថ្មីថ្មីនេះដូចជាការប្រយុទ្ធមិញបាទការប្រយុទ្ធមិញហ្នឹងគឺក្លឹបបាល់ទាត់មែនយូបានបញ្ចេញព័ត៌មានដល់ក្តៅមួយបានចូលផ្សាយថាគ្រប់វឹកថ្មីលោក Ralf Renick បាទនៅពេលថ្មីថ្មីនេះបានបើកការចរចាជាមួយនឹងឪពុករបស់ Haaland បាទដើម្បី ព្យាយាមបញ្ចុះបញ្ចូលឲ្យឪពុករបស់ Haaland ហ្នឹងគឺបាទយល់ព្រមបានន័យថាឲ្យកូនប្រុសរបស់ខ្លួននឹងមកចូលរួមជាមួយនឹង Man U បាទនៅរដូវក្តៅក្រោយនេះ បាទនេះគឺជាដំណឹងដែលយើងទទួលបានកាលពីប្រហែលម៉ោងមុននេះបាទតាមរយៈសារព័ត៌មាន The Daily Mail របស់របស់អង់គ្លេសឥឡូវពូស៊ូក្មួយក្មួយហើយលោកតាមនិយាយថាប៉ះសិនបើវត្តមានរបស់ Erling Haaland មកកាន់ទឹកដី Old Trafford តើអាចនឹងធ្វើឲ្យប្រព័ន្ធលេងឬក៏ទម្រង់លេងរបស់ Man U នឹងគឺអាចមានភាពល្អប្រសើរជាងជាងជាងជាងជាងជាងបច្ចុប្បន្នដែរទេអានឹងបើយើងគិតទាំងអស់គ្នាណាប៉ះសិនបើ Haaland មកព្រោះឥឡូវនេះគឺគ្រូបង្វឹករបស់លោករ៉ាស់ Renick បានកំពុងតែចរចាបានន័យថានិយាយទូរស័ព្ទទៅកាន់ឪពុករបស់ Haaland ហើយបាទលោកអឺបាទ Al Igne បាទអំពីលទ្ធភាពនៃការនាំយក Haaland មកចូលរួមជាមួយ Man U នៅរដូវក្រោយនេះតែមែនទែនទៅបើនិយាយពី Erling Haaland ក៏មានក្លឹបបាល់ទាត់ធំធំជាច្រើនចាប់អារម្មណ៍ដូចជា Manchester United FC Barcelona Liverpool Real Madrid បាទសុទ្ធសឹងតែជាក្លឹបដែលចង់បាន Haaland បាទមកចូលរួមព្រោះ Haaland បច្ចុប្បន្នគឺជាកីឡាករដែលមានគុណភាពមួយរូប បាទកំពុងតែប្រកបអាជីពនៅក្លឹបបាល់ទាត់ប៊ូរស៊ីដុកម៉ាន់មកជាក្លឹបបាច់បាទនៅអាល្លឺម៉ង់ហើយកីឡាករអតីតកីឡាករមកពីសាល់ប៊ឺរូបនេះកំពុងតែបង្ហាញទម្រង់លេងធ្វើឲ្យក្លឹបយៈធំធំបាទបានន័យថាចង់បានរូបគេបាទមកចូលរួម ក្នុងកំឡុងពេលទីផ្សារបើកនៅរដូវក្តៅខាងមុខនេះតែបងប្អូនគិតយ៉ាងម៉េចប្រសិនបើ Haaland មកហើយជំវិញការការទិញ Haaland ប្រសិនបើ Man U អាចនឹងបាទចរចាយក Haaland មកមែន ចឹងបានន័យថាកសែប្រយុទ្ធដូចជា Anthony Martial Edison Cavani ក៏ត្រូវត្រៀមផ្ចេញដូចគ្នាដែរហើយ Cavani នៅពេលនេះកំពុងតែអឺបានន័យថាស្រពេចស្រពិលមែនទែនបាទជុំវិញអនាគតរបស់គេហើយឮថាក្លឹប AC Barcelona នោះកំពុងតែចង់បានបាទចង់បាន Edison Cavani ទៅកាន់ទឹកដី Camp Nou បាទដើម្បីចូលរួមជាមួយនឹងកូនក្រុមរបស់លោក Xavi ប៉ុន្តែ អឺមែនយូបាទក្លឹបមែនយូមិនទាន់បានការចរចាឬក៏ការតាក់ទងណាមួយតាក់ទងទៅនឹងការផ្ទេររបស់កាវ៉ានីទៅកាន់ទឹកដីបាសេឡូណានោះទេបាទគឺអត់ទាន់មានទេប៉ុន្តែគាត់អាចជាជាការចុះផ្សាយរបស់សារព័ត៌មាន ថាកាវ៉ានីអាចនឹងទៅចូលរួមជាមួយនឹង AC បាសេឡូណាបាទហើយមួយទៀតតាក់ទងទៅនឹងខ្សែប្រយុទ្ធជាបារាំងកីឡាករ Anthony Martial បាទ Martial នេះក៏ចង់ចាក់ចេញដូចគ្នាដែរពួកឱកាសនៃការលេងរបស់ Martial ជាមួយនឹង Man U គឺកាន់តែតិចទៅតិចទៅមែនទេបន្ទាប់ពីវត្តមានរបស់ Cristiano Ronaldo មកកាន់ទឹកដី Old Trafford ហើយក្លឹបដែលអាចនឹងឆក់បើបានន័យថាកុងត្រាយកយកអេនតូនីម៉ាឆែលទៅបានគឺដូចជាស៊ូវិនតុសបើស៊ូវិនតុសមានភាគរយខ្ពស់ជាងគេហើយជំវិញការដោះដូរកីឡាករនេះសម្រាប់មែនយូក៏ចង់បានខ្សែការពារសញ្ជាតិរបស់ហូឡង់គឺ Martin Delay ពីស៊ូវិនតុសដូចគ្នាបាទអឺ Martin Delay ឥឡូវនេះកំពុងតែទទួលបានការចាប់អារម្មណ៍ធំពី បាទក្លឹបបាល់ទាត់ជាច្រើនដូចជា Real Madrid បាទដូចជា Paris Saint-Germain Barcelona ហើយនឹងមែនយូក៏ប៉ុន្តែពេលនេះសម័យខ្លួននៅមិនទាន់អឺបាទនិយាយឬក៏តាក់ទងទៅនឹងការផ្ទេរចេញឡើយទេបាទបន្ទាប់ពីផ្ទេរមកអាសាក់មកកាន់ទឹកដី Allianz Stadium បាទទឹកដីរបស់ក្រុមបាល់ទាត់ Juventus ឥឡូវឥឡូវបងប្អូនគិតយ៉ាងម៉េចឥឡូវបងមែនយូមើលទៅដូចចង់ថាបានន័យថាលោករ៉ាស់រេនិកឥឡូវក៏គាត់គាត់ចាប់ផ្ដើមរៀបចំប្រព័ន្ធលេងឬក៏រៀបចំក្រុម បាទដូចជាខ្សែប្រយុទ្ធដូចជាខ្សែការពារបាទដើម្បី ជំនួយដើម្បីរៀបចំនៃការលេងនេះគឺឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនបន្ទាប់ពី Man U បានតែងតាំងលោករ៉ាស់រេនិករយៈពេល6ខែសិនបាទ6ខែទេ បាទដើម្បីបាទន័យថាដើម្បីតេសបាទតេសទៅលើការដឹកនាំថាតើគាត់អាចដឹកនាំ Man U នេះល្អបាននៅក្នុងកម្រិតណាមួយដែលក្លឹបអាចនឹងបន្តកងត្រាយគាត់រយៈពេលយូរចុះឌីចុងអាចុងដូចជាអត់ទេក្មួយអាចុងដូចជាអត់ទេហើយបាសេឡូណាក៏អត់មានកម្រងឬក៏ផែនការណាមួយដើម្បីលុក អាចុងពីពីពីពីបាសេដែរហើយមកទល់នឹងពេលនេះបាសេឡូណាកំពុងតែព្យាយាមបានន័យថាបង្កើតសួស្ដីប្រាដាលីហេមដើម្បីបង្កើតបាទធ្វើម៉េចគឺ build ក្រុមឡើងវិញបាទព្រោះថាសាវីគាត់ទៀមទាគាត់ត្រូវការពេលវេលាសិនបាទមិនមែនថាគាត់មកហើយអឺគាត់មកដល់ហើយឲ្យគាត់ដឹកនាំឲ្យឈ្នះការប្រកួតគ្រប់ការប្រកួតឲ្យគាត់ដឹកនាំឲ្យល្អដោយបាសេពីមុនគឺមិនទេព្រោះថាបញ្ហាបច្ចុប្បន្នដែលបាសេឡូណាត្រូវចោតទី1កីឡាករល្អល្អកីឡាករចាស់ចាស់គឺចេញអស់ហើយ ដូចជា Ivan Rakitic ដូចជា Lionel Messi ដូចជា Luis Suarez បាទសរសឹងតែជាកីឡាករដ៏មានគុណភាពសម្រាប់ក្រុមដល់ពេលពួកគាត់ចេញអញ្ចឹង អ្នកដែលត្រូវរងថ្មបាក់បាទត្រូវទទួលបន្ទុកធ្ងន់បំផុតនោះគឺសាវីហ្នឹងហើយពួកចំនួនរជ្ជកាលលោកច័ន្ទកូម៉ែនដឹកនាំបាទវាធ្វើឲ្យបាសេឡូណាគឺច្របោកច្របល់មែនតើជាពិសេសគឺកីឡាករហ្មងយុទ្ធសាស្ត្ររបស់លោកច័ន្ទកូម៉ែនគឺអត់សាមញ្ញទេគាត់គាត់ដឹកនាំគាត់បានន័យថាកីឡាករដែលមានស្រាប់គឺគាត់អត់ដឹកនាំទេ ជំនាន់វល់វ៉ាដេគាត់គាត់គាត់រសារទុកកីឡាករចាស់ចាស់ច្រើនតែដល់ពេលវល់វ៉ាដេត្រូវបានក្លឹបបាទប្រឈប់គាត់ពីតំណែងតែងតាំងលោកកូម៉ែននឹងមកគាត់ចាប់ផ្ដើមបានន័យថាធ្វើកំណែតម្រង់ថ្មីហ្មងអានេះគេហៅថាធ្វើបដិវត្តក្នុងការកែប្រែហ្មងផ្នត់គំនិតរបស់លោកចាន់កូម៉ែនគឺបញ្ចេញកីឡាករចាស់ចេញយកកីឡាករថ្មីចូលមិនឃើញទេគាត់ដាក់តែអាក្មេងៗលេងដូចសេជីណូដេដូចអារ៉ូសូដូចអឺត្រីនខាវដូចកាវីជាដើមហ្នឹងសតតែក្មេងៗ ហើយសួរថាបាសេឡូណាដូចដូចដូចបើសិនបើដាក់ក្មេងៗអញ្ចឹងសួរថាទប់រួចអីនៅនៅនៅឡាលីហ្គាទប់អត់រួចទេប៉ះជាមួយនឹងសេវីយ៉ាប៉ះមួយវីឡារីលតឹងណាបាទអត់អាចទៅរួចទេបាទចាំថាដល់រៀលម៉ាឌ្រីតទេចាំបានន័យថាបាសេគឺយ៉ាប់យើងណាឥឡូវពេលនេះគឺធ្វើម៉េចគឺក្លឹបបាសេកំពុងតែព្យាយាម បានន័យថាទម្លាក់កញ្ចប់វិរញ្ញវត្ថុឲ្យទៅសាវីដើម្បីសាវីនោះមានលទ្ធភាពទិញកីឡាករចូលពួកក្លឹបត្រូវការទិញកីឡាករចូលបានន័យថាសាវីគាត់ទៀមទាគាត់ស្នើសុំទៅក្លឹប ទោះបីជាក្លឹបបាសេជួបវិបត្តិហិរញ្ញវត្ថុជាពាក់លុយគេក៏ដោយបាទក្លឹបត្រូវធ្លាក់ប្រាក់ចំណូលក៏ពិតមែនប៉ុន្តែក្លឹបក៏នៅតែរក្សាកញ្ចប់មួយទៀតដើម្បីយកលុយនឹងទៅទិញកីឡាករចូល ហើយបាសេឡូណាណាគោលដៅធំដែលបាសេត្រូវត្រូវត្រូវធ្វើមុនគេនោះគឺចង់ទិញហាឡែនមកនេះក៏ប៉ុន្តែបើតាមសម្ដីបើតាមប្រសាសន៍របស់ប្រធានឡាលីហ្គាលោកសាវីយេតាប៉េសបាទគាត់និយាយថាប្រសិនបើបាសេឡូណា ហ៊ានតែចរចាឬក៏ទិញ Haaland មកបាសេប្រកាសជាជួបវិបត្តិហិរញ្ញវត្ថុមកព្រោះបច្ចុប្បន្នជួបស្រាប់ហើយជួបដល់ថ្នាក់យើងដឹងហើយថាចំនួនមេស៊ីនៅដល់ថ្នាក់កាត់ប្រាក់ខែ50%នៅបាសេឡូណាអត់ទាន់អត់មានលទ្ធភាពបើកឲ្យផងចុះតម្រាំតែទិញ Haaland មកទេសួរតែ Haaland ថោកទេមិនថោកទេតម្លៃខ្លួន បច្ចុប្បន្នរបស់ Haaland គឺមិនក្រោម100លានអឺរ៉ូទេអាចចន្លោះពី110ឬក៏ទៅ120លានអឺរ៉ូនេះតម្លៃខ្លួនពិតប្រាកដរបស់ Haaland តែសួរថាបាសេឡូណាមានលទ្ធភាពអត់ចឹងបាន បាទបានប្រធានក្លឹប La Liga លោកសាប្រធានប្រធានលីក La Liga លោកសានិយាយតែប៉េសគាត់និយាយថាឲ្យតែថាបាសេហ៊ិនតិចបាសេប្រកាសជីវ័នកមកអញ្ចឹងបាសេត្រូវគិតលើចំណុចហ្នឹងតែសាវីក៏ចង់បាន Haaland មកមែនពួកខ្សែប្រយុទ្ធទោលបច្ចុប្បន្ននៅខាងលើគឺអត់មានទេបាទតាំងពីស្មរេះចាក់ចេញទៅដឺផាយគាត់បានតិចដឺផាយដឺផាយល្អដឺផាយឥឡូវទោះបីជាដឺផាយចាប់ដើមអាចថាពេលវេលាខ្លីជាមួយនឹងបាសេក៏ប៉ុន្តែ ការសម្របខ្លួនរបស់ដឺផាយគឺលឿនហើយអាចទៅទទួលបាន នៅលទ្ធផលជោគជ័យគាត់បានដែរដឺផាយ តែគោលនឹងគឺចប់ហើយហើយកីឡាករចាស់ចាស់ដែលបាសេត្រូវរក្សាទុកបើយ៉ាងនេះបើតាមទស្សនៈពូដឺផាយ Philip Coutinho Ousmane Dembele Sergio Busquets អាជុង Jordi Alba Clement Lenglet អឺ Gerard Piqué Stegen អ្នកចាំទី Sergio Roberto និយាយទៅមិនគឺព្យាយាមទុកកីឡាករចាស់ចាស់ឲ្យបានច្រើនតើហ៊ានតើថាប្រើយុទ្ធសាស្ត្រដូចចានក៏មិនក៏ដឹកនាំ លោកអាចាស់ចេញដាក់ថ្មីចូលងាប់ហ្មងចានកូម៉ែនវាអត់ដែលទេជិះយន្តហោះពីទីជិះយន្តហោះពី ទីក្រុងអាំស្ទ័រដាមហូឡង់មកកាន់ទឹកដីបាសេឡូណាគាត់តែជិះមិនទាន់មកដល់ហ្នឹងគាត់ទេលទូរស័ព្ទមកមកមកមកបាសេថាឲ្យ Luis Suarez ហ្នឹងត្រៀមមកហើយគាត់ដូចបានន័យថាគាត់ដូចស្អប់ហ្មងគាត់ស្អប់ Suarez ហ្មងចឹងបាន Suarez ចាក់ចេញទៅ Suarez គាត់ទៅ AT បាត់ទៅឥឡូវឃើញអត់ វាអត់មានខ្សែវិទ្យុតូលណាមួយដែលច្បាស់ទេបើតាំងពីស្វរនេះចេញអីស្វរនេះនៅអូនឡូទោះបីទៅអាចទេក៏នៅតែឡូដែរលើស្វរនេះហ្នឹងចឹងបាសេលើពងអត្រុសត្រាយផ្លូវធ្វើម៉េចគឺព្យាយាមយកខ្សែវិទ្យុណាមួយដែលមានគុណភាពដើម្បីមកមកលេងនៅនៅនៅទឹកដីរបស់ខ្លួន បាទមកលេងនៅក្លឹបរបស់ខ្លួនហ្សាវីគាត់សុំពេលវេលាពុំមិនងាយទេក្លឹបដែលធ្លាក់តម្រង់លេងអញ្ចឹងគាត់ត្រៀមទៀមទាពេលវេលា តែ សំខាន់គឺលុយសំខាន់គឺលុយ ហើយម៉ាសេនេះជាពាក្យលុយគេផងជាពាក្យលុយអាតេជាពាក្យលុយលីវភូលជាពាក្យលុយអាសាក់បាសេនេះទិញកីឡាករមិនមែនទិញដាច់ទេណាអានេះបើយើងបើយើងពីមុនយើងអត់ដឹងអូថាបាសេព្យាមានលុយច្រើនណាស់ទិញកីឡាករម៉ែដល់ពេលធ្លាយមកអ៊ូហូជាពាក្យលុយគេរាប់រយលានជាពាក្យលីវើពូលជានន់ទិញភីលីបកូទីញ៉ូបងលុះតាជាពាក្យអាតេងការទិញគ្រីស្ម៉ាន់បងលុះទៀតអូហើយជាពាក្យអាសាក់ទិញអាចុងមកបងលុះទៀតម៉ែណាកីឡាករទិញបងលុះរហូតហើយអា ប្រធានក្លឹបចាស់ហ្នឹងលោកបាត់តមូហ្នឹងតាហ្នឹងតាហ្នឹងបាទគាត់នេះដើរទីផ្សារទីផ្សាររបស់បាសេ ដើរនៅពេលហ្នឹង គឺដូចយោនតាក់មកចងកខ្លួនឯងចឹងទិញកីឡាករល្អល្អចូលឲ្យថ្លៃថ្លៃទៀតដល់ពេលជួបវិបត្តិហិរញ្ញវត្ថុជួបវិបត្តិកូវីដសកលនេះក្លឹបធ្លាក់អនុភាពក្ដួងហ្មងអញ្ចឹងក្លឹបត្រូវលក់ភាគហ៊ុនឲ្យគេក្លឹបត្រូវលក់ភាគហ៊ុនទៅឯកជន ដើម្បីយកលុយមកដោះបំណុលហើយមុនរដូវកាលបើកនេះបាសេបានខ្ចីលុយធនាគារអាមេរិក500លានដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ500លាននៅក្នុងខ្ចីធនាគារខ្ចីធនាគារអាមេរិកប៉ុណ្ណឹងអត់គ្រប់ទេអត់គ្រប់ទៀតអញ្ចឹងបានថាបាសេគឺទុកជន់លើទុកហ្មងហើយអ្នកដែលទទួលរងធម្មៈពីណាគេ Zavi គឺ Zavi នឹងហើយនៅប្រធានក្លឹបថ្មីនេះដែលគាត់ត្រូវរាប់រងដែលគាត់ត្រូវដោះស្រាយនេះ អញសុំទឹកបន្តិចមកអត់ទេបើនិយាយរឿងបាសេបើនិយាយទៅចង់តែកកោកកែហ្នឹងគឺអស់ហើយពូពូនិយាយមែនមកពូអាណិតដែរអាណិតមែនធ្លាប់តែជាក្លឹបមួយធំធ្លាប់តែជាក្លឹបមួយដែលពោពេញទៅដោយកីឡាករល្បីល្បីដល់ពេលឥឡូវវាវាដូចក្លឹបធម្មតាសាមញ្ញនិយាយមែនបាសេឥឡូវសាមញ្ញហ្មងបើនិយាយរឿងបាសេដូចអត់មានថាចង់មើលចង់នេះទេអូអស់ហើយហ្នឹងមេស៊ីទៅបារីមានអីទៀតដូរប្រធានក្លឹបអត់បញ្ហាដូរកីឡាករផ្សេងអត់បញ្ហាតែរឿងដូរមេស៊ីនេះគឺបញ្ហាធំជាងគេហ្មងអ្នកគ្រប់ត្រូល ហើយថ្ងៃនេះបញ្ជូនទឹកឲ្យផឹកណាសូម្បីតែអ្នកគ្រប់ត្រូលអ្នកណាក៏គេចាត់ទុកមេស៊ីជា legend ជា hero មួយដ៏សំខាន់ដែរសម្រាប់ Barcelona ដល់ទៅពេលគាត់ចាក់ចេញទៅចឹងបានថាអ្វីគ្រប់យ៉ាងគឺมันប្រែប្រួលមិនទៀងទាត់អញ្ចឹងអាហ្នឹង